គុំគុំស្លាប់ចោលសោតគុំគុំណាអញស្លាប់ចោលសោតវារពុតចិត្តទាំងយើងគុំគុំជួយសាប់ជួយសាប់គឺសម្លាប់ហើយយាយយាយដល់ខ្លួនឡើងយាយយាយយាយខ្ញុំគឺចិត្តទឹកណាយាយយាយកុំភ័យណាយាយយាយកុំភ័យយាយយាយកាន់វែងទៀតមែនជួយសាប់ជួយសាប់ជួយសាប់មែនហើយបងដាស់យាយបីមួយដងតែគាត់ប្រហែលភ្ញាក់សោះគាត់យល់សពថាគេសម្រាប់បងសាបណាយាយយាយ ខ្ញុំនឹងតមរេះជាមួយយាយហ្មងនេះពីថ្ងៃពីភ្លឺមិនក៏មិនវែងណាហើយមិនវែងអីយកប្រលប់នេះរំខានកូនចៅរហូតដល់ដេកពួនបាត់ដោយនឹងខ្ញុំនេះទៀតនេះម៉ាក់មិននិយាយអីចឹងយាយតែគាត់វែងគឺវែងហីវែងរូបពេលវេលាមិនម៉ាក់បានបានបានកូនជុំកៅគ្នាយាយគាត់គាត់នឹងខ្លួនយាយហើយអាងលួងគាត់ឲ្យគាត់សម្រានវិញប្រយ័ត្នតែយប់នឹងគាត់ឲ្យដឹងខ្លួនណាគាត់វែងក្រោមតាណាតណៃបាត់ក្បាក់ដើរគាត់ទៀតលើហើយ ពោមីងអាចទៅសម្រាប់បានណាខ្ញុំដាក់យាយឲ្យភ្ញាក់ដល់ខ្លួនឯងបានសួរទៅគេចោះណាបងនៅមើលយាយម្នាក់ឯងបានអត់ទេខ្ញុំនៅនឹងដែរតោះតែយាយភ្ញាក់បាត់ខ្ញុំទៅវិញយាយខ្ញុំកុំយាយនេះថាទៅសម្រាប់ទៅនេះមុនទឹកណាគេដឹងប្រសពទុករបស់យាយគេហើយឲ្យចុះឯងនេះជួយអីបានយ៉ាងខ្លាំងបាន20ស្លន់ស្លោស្លន់ស្លោអញ្ចឹងនេះជួយអីកាត់ត្រូវកូនទឹកបានគេយល់ចិត្តយាយគេច្បាស់គេដឹងថាត្រូវធ្វើមិនបាច់ហើយ តោះកូននោះទៅគេងវិញខែងកូនឯងស្អែកទៅបរៀនគេផងហើយតែកូនមែនទេសួរចាប់ទៅគេងចុះណាស្អែកសួរត្រូវទៅបរៀនទៀតទៅអញ្ចឹងបើមានរឿងអីបងទៅបញ្ញាប្រាប់ខ្ញុំណា ស្រូវដំណាំស្រូវមកជើងបោះដល់ទៅចំបោះប្រងតាមតំមួយដល់ដំណាំស្រូវដល់មកជើងលោកគឺផោជើងផងនោះផងដំណាំស្រូវដល់ផល ចូលជំរុញបានច្រើនមកច្រើនដំណាំស្រូវផ្ដល់ផលច្រើនគ្រោះថ្នាក់ចរាចរណ៍មិនដាលមកពីមូលហេតុច្រើនយ៉ាងប៉ុន្តែ មនុស្សជាមូលហេតុចម្បងមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ទាំងនេះមិនដាលមក ពីការធ្វេសប្រហែសដូចជាការ ដើរទន្ទឹមគ្នាលើទ្រូងផ្លូវដោយសំអាងខាងផ្លូវស្ងាត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ហើយអ្នកអានសភៅដល់ណាទៀតមិនម្លងទៅបាយមិនគេគេឡើងទៅបាយអណាអូពូខ្ញុំអានសភៅមកហើយសិនអូនិយាយចឹងពូចង់សួរឯងមួយហើយមិននៅធ្វើការកន្លែងពូយូរហើយហើយឯងខំប្រឹងរៀនចឹងធំឡើងឯងចង់ធ្វើអីគេខ្ញុំចង់ធ្វើបលិសពូអូបលិសមានអីល្អតាព្រោះខាងបលិសងាយប្រឡងជាប់ឯណាចឹងឯងខំប្រឹងរៀនទៅបានប្រឡងជាប់ដឹងអត់ បាទពូខ្ញុំមិនខំរៀនឲ្យខ្លាចជាប៉ូលីសហើយខ្ញុំរកផតាំងថាប្អូនខ្ញុំអត់ទាន់ស្លាប់ទេពូអឺនិយាយចឹងថ្ងៃហ្នឹងធ្វើការប៉ុណ្ណឹងបាន ហើយហើយបាយពូរៀបហើយនៅរោងបាទកុំភ្លេចឡើងទៅបាយបាទប្រយ័ត្នឈឺប្រយ័ត្នអីធ្វើការកោតអើយអញ្ចឹងពូទៅណាបាទអពូអរគុណទ្រង់ផ្លូវដោយសំអាងថាផ្លូវនឹងស្ងាត់នឹងមានតំបន់ ក្នុងភូមិស្រុកខ្លួនការដើរឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្នការលក់ដូរលើចិញ្ចើមផ្លូវការបោះឬសួរគេទៅផ្ទះអស់ទៅទៅផ្ទះ មួយនឹងអីមែនតម៉មមិននឹងតារាមករដីយកសភៅកាត់លេខនឹងទៅបាត់ទៅហើយមានសភៅណាកាត់លេខទៀតអើឆ្ងល់ដល់ពីរអ្នកនឹងខូចមែនណាអត់អីទេកុំយំចាំខ្ញុំមកទៅយកសភៅនឹងឲ្យឆាប់ឆាប់ឆាប់តាក់បាច់ទៅឯងខោសភៅកាត់លេខមួយក្បាលហ្នឹងខ្ញុំអាចរកទិញថ្មីបានប៉ុន្តែខ្ញុំខ្លាចហើយណាមួយខ្ញុំខ្លាចពីរអ្នកហ្នឹងព្រោះគ្នាវាយទឹកទៀត ហើយខ្ញុំក៏ខ្លាចអ្នកគ្រូស្ដីឲ្យដែរមិនទៅទេណាខ្ញុំមិនខ្លាចទេអនាគតរកបានមួយចំនួនខ្ញុំត្រូវចាក់ជុំពីឲ្យបានទៅអីអេតាឈប់ហើយហើយទឹកនេះ តាំងពីសន្យាថាខ្លួនឯងធំឡើងនឹងធ្វើជាប៉ូលីសម្នាក់ដូចខ្លះហានចម្លែកហ្មង តែសង្ឃឹមថាពួកគេ ទៅហ្នឹងនឹងសម្រួលគ្នាកុំឲ្យទៅវាយគ្នាខ្ញុំខ្លាចតែគ្រូស្ដេចឲ្យអាអូស្វាយខាំ ចាប់លើកដៃឡើងយើងជាប៉ូលីសខ្ញុំខុសអីលោកប៉ូលីសហើយបានថាមកខុសចេញពីបរិយាមិនគាត់មកប្រាប់ខ្ញុំណាមកទៅគួយមិនបានណៃអញ្ចឹងដល់អត់ថាភ័យណាគឺមកពីសួនណាចេញពីបរិយាមិនគាត់ប្រាប់បងមកខៃលោកបងរវល់ការងារអីអញ្ចឹងណាហើយមិនមិនមិនមិនមកលេងអញ្ចឹងថ្ងៃក្រោយកុំលេងអញ្ចឹងទៀតណាអើយលេងអញ្ចឹងនឹកឃើញមនុស្សមានអត់ដល់ហើយ 30មែនមែនហើយពួកយើងរៀនចប់យូរហើយមកក៏ខ្លាចជានគរបាលតាមបំណងហើយសួរក៏ខ្លាចជាគ្រូបរិញ្ញាបត្រសាស្ត្រខ្មែរនិងវិទ្យាសាស្ត្រដោយបំណងតែសម្រាប់សាមអត់ដឹងថាពេលនឹងគេធ្វើអីបងនៅតែគិតថាសាមអត់ដល់ស្លាប់ទៀតហ៎មែនទេទោះជាពេលវេលាកន្លងទៅ15ឆ្នាំក៏ដោយទោះជាអ្នកគ្រប់គ្នាគិតថាសាបស្លាប់តែសម្រាប់បងបងអត់ដែលគិតថាសាបស្លាប់ទេបងតែតែគិតថាគេប្រកាសជាលាក់ខ្លួននៅកន្លែងណាមួយគាត់តែមិនទាន់បង្ហាញខ្លួន តាមចិត្តបងអីចឹងហើយបងຕົកម៉ូតូនៅកន្លែងណាចឹងបងຕົកម៉ូតូនៅនោះបើយើងម៉ូតូមកសួរមិនដឹងថាបងងាយក្រោយកុំកុំលេងចឹងទៀតណាតាណែពីនេះថ្ងៃហ្នឹងមិនរត់បៃថ្លឹងទេណាថ្ងៃនេះខ្ញុំមកឲ្យយកម្នាក់20000 20000ក្នុងបាយណែម្នាក់20000ម្នាក់20000 ណែបើពួកឯងតែពីរនាក់នៅជាមួយគេឬរឿងខ្លួនឯងក៏បានលុយប៉ុណ្ណឹងដែរអរគុណមេអរគុណមេណែយកឲ្យលុយឯងប៉ុណ្ណឹងហើយឲ្យចង់ស្ពះយើងខ្លះទេមិនយកសូនណានេះគេមិនមែនហៅថា slow ទេមេគេហៅថាឆ្លើយអាហ្នឹងហើយតែមិនឆ្លើយម៉េចអរគុណមេអាចាំមិនត្រូវណែយកឲ្យចាច់ទៅតាមកន្លែងផងលឿបានមេណែអរ៉ាអរ៉ា អាជួយនោះនេះអានេះរៀកចេះរាប់ឆ្នាំអត់ស្គាល់អាណាកំពុងណាជាប់ទេស្គាល់តែមេតែខ្ញុំច្រឡំយូរយូរម្ដងមេអូអាច្រឡំយេអានេះវារៀករាប់ឆ្នាំហើយអត់ស្គាល់ណាកំពុងណាជាប់អើយពួកឯងទាំងពីរនាក់នេះទៅមិនរួចមែនហ្មងណារៀកចាយយូរឆ្នាំមែននៅតែទៅមិនរួចទៀតនៅតែមិនដឹងច្បាស់ថាអាណាជាប់ណាកំពុងអើយ៉ាប់មែនណាណែយើងមិនចង់ថាឲ្យពួកឯងទេម៉ាឌីអាឯងមើលតារាផងណា តែវីវយមកច្រឡំខាត់ឯងងាប់ឯងបាទមែនអើឥឡូវយើងទៅក្រៅសិនណាអឺចាំណាក្តៅចិត្តណាស់ហើយជាមួយថ្ងៃណាមួយអាចសាក់ធ្វើដៃវាយម្ដងហើយអើតារាអើតារាហើយរងចេះខ្លះតាហើយដឹងស្រាប់ហើយថាមេសាបមិនដែលខ្លាចណាគេទេហើយកាលពីក្មេងណាមេសាក៏ធ្លាប់វាយដែរអញខ្លាចទេបើខ្លាចបណ្ដោះក៏អញខ្លាចដែរ មុនស្អីឥឡូវផ្សំអ្នកតារ៉ាហេអញខ្លាំងមែនរងឯងគេហូចទៅសាមេតហើយខ្ញុំចង់ខ្លាំងជាមួយមេប្រយ័ត្នអត់មានកន្លែងនៅឯងខ្លាំងបណ្ណាប្រយពុំមានថ្ងៃរត់ទៀតទេអ្ហា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 ទីតាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ដុំស៊ុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតជីវិតអើយមកយ៉ាក់នេះឥឡូវលក់ដូចមិនដាច់សោះម៉ែវាងល់ដល់ហ្នឹងវាមកពីស្អីគេវា វាមិនដឹងដែរមើលមនុស្សម្នាស្កាត់ឈឹងនេះបាទអារឿងលក់ដូរហ្នឹងម៉ែវាឯងសំសើមាត់អាក្រក់ពេកមើលនៅមើលលក់ហ្នឹងខ្ញុំទៅក្រោយមើលពួកអស់ហ្នឹងយូយូមករៀលដាល់ដល់ឯងឯណាហើយឆ្ងល់ដល់ហើយហើយមនុស្សម្នាវាបាត់តែឯណាអស់ស្កាត់ឈឹងនេះអើយណែយាយ ខ្ញុំឲ្យយាយនេះមកជួយលក់ដូរណាមិនមែនមកឲ្យអង្គុយស្ងៀមស្ងៀមអញ្ចឹងទេមេតានេះចេះជួយហៅម៉ួយផងម៉ួយអើយចូលតែណាបកាបកងស្រស់ស្រស់អីចេះមកកុំអង្គុយងក់ងក់ឆ្ងក់គ្មានមាត់គ្មានកអីអញ្ចឹងនោះណែអាគេចូលតែម្នាក់ពីរនាក់បានលុយកំភ្លេចលុយកាក់ទុកឲ្យខ្ញុំលុយណាចាលំហើយលោកស្រីណែតែបន្តិចទៀតនេះកូនសួរណាមកពីបរិញ្ញាវិញហើយគេបានជួយលក់ដូរយាយនេះយាយបានទៅសម្រាយមិនអីទេ ពេលចៅសួរមកខ្ញុំនៅជួយលក់គេក៏បានដែរអូយណែណែអូយប្រស្អាតប្រុសក្មេងទិញអីអាក្មួយទិញអីណែបើថាចង់ទិញនេះគ្រឿងសមុទ្រកន្លែងមីងស្រស់ស្រស់ល្អណាស់ចាំមីងលើកយកមកឲ្យណាម៉ាខ្ញុំឲ្យទិញបកាបកងអូអូយបកាបកងអត់មានទេថ្ងៃហ្នឹងព្រោះថាអត់មានកម្មករទៅលើកទេញ៉ាំមឹកហើយនឹងងាវសិនទៅណាកន្លែងមីងមានតែមឹកហើយនឹងងាវទេនេះអារបស់ល្អអញ្ចឹងណា កំងទុកឲ្យទៅ2 3ថ្ងៃទៀតមកដល់ចំយើងហូបល្មមណាគេចំភាពផងគេហូបអាហ្នឹងក្មេងនេះដូចជាសាបណាសាបជាដឹងធ្វើម៉េចបើកន្លែងមីងនេះនៅសល់តាមឹកហើយនឹងងាវហ្នឹងហេរបស់សល់ខ្ញុំហូបរបស់អន់ហ្នឹងអេឯចង់យ៉ាងម៉េចឥឡូវហ្នឹងហាឯចង់យ៉ាងម៉េចចេះក៏មិនទិញចុះក៏មិនបានណា អីចង់មិនអាអន់ក៏មិនទិញអាល្អមិនទិញអីចង់មិនហ៎ហើយចង់រើរឿងយើងមែនអូឬមួយក៏អ្នកណាជួលឯងមិនអុកលុកកន្លែងយើងហ៎និយាយមកអ្នកលក់អីសំដីឆ្លើយណាថាអញឆ្លើយទៀតតែអញឆ្លើយដល់អញមុនតាមិនក៏ថាអញឆ្លើយតើតើបើថាមិនទិញមិនអីទេឆាប់ចេញពីកន្លែងអញកន្លែងរស់ស៊ីណាកុំមកអត់បជាតិកន្លែងអញទៅចេញទៅទៅទៅក៏បានណាចាសាបចាសាបចាសាបខ្ញុំមិនសាបទេទៅទៅទៅយាយណាចាសាប ចេះស្អប់ចេះស្អប់គិតយ៉ាងម៉េចចេះនេះចេះធ្វើអញ្ចឹងទៅកើតតែមិនតាមអីចៅចេញមកហើយចៅកុំទៅណាចៅយាយណាចៅស្អប់ចេះស្អប់ចេះស្អប់មិញមិញមើលម៉ែមិញឯងស្រួលបួមើលនេះណែណែណែយាយបានហើយគេមិនមែនអាសាទេណាអាសានេះវាសាប់បាត់យូរណាស់ហើយគេមិនមែនទេយាយប្រឡែងគេទៅខ្ញុំសាវយាយចៅចៅសាវចៅឈ្មោះអីខ្ញុំសាវ អូយថាមិនយីថាបានហើយលែងគេទៅគេថាថាបានហើយមិនមែនទេអាសាបានមិនបាត់យូរណាស់ហើយយាយសាបសាបមិនទៅណាចៅយាយសាបសាបសាបឡើងធ្វើអីយាយសាបអើយគ្មានអាណានេះទៅធ្វើស្អីយាយរបស់ឯងនេះគឺយាយរបស់ឯងហ្នឹងវិញវាន់ទៅអោបគេទៅពីទៅពេះពេញណាទាំងអស់ហ្នឹងចាសាបចាសាបចាសាបកុំទៅណាចៅយាយចាសាបចាសាបចាសាប យាយគេមិនសាប់ទេយាយគាត់ទៅគួរថ្ងៃក្រោយថ្លៃគាត់ច្រឡំចឹងណាយាយសាប់យាយយាយសម្រួលអារម្មណ៍ណាយាយគេមិនចេះសាប់ទេយាយបានអាមួយនេះមកវាឆ្លើយដល់ឯងអស់លេខហើយប៉ះអ្នកលក់នេះក៏វិញចាប់យាយលេងចាញ់ទៀតហេមិនអស់ស៊ីលក់ដូរអីទេឲ្យតែម៉ាក់ម៉ាក់ហ្នឹងទៅលក់អីលេបានអីម៉ាក់ម៉ាក់កុំថាឲ្យយាយមើលយាយគាត់មានចង់ណាម៉ាក់ដឹងឯតាថាការៈគាត់តាអាការៈចឹងចឹងចឹង ចឹងណាចឹងម៉ាក់ហ្នឹងនេះការជាទៅនេះមើលចាកន្លែងលក់ដូរស្ងាត់ឲ្យឆឹងនេះមិនបាច់រកស៊ីលក់ដូរអីទេអូខ្ញុំសំទោសលោកស្រីបានអីម៉ាក់បានអីជួយសាប់នេះកូនសួរកូនសួរនេះមិនដឹងស្អីទេអាំងអីមកកាន់ជើងយាយអាំងអីមកកាន់ជើងយាយណាហើយបានណាម៉ាក់នេះខ្ជិលរកខុសរកត្រូវជាមួយពួកឯងនោះនាំតែពួកឯងនេះរត់ថាម៉ាក់នោះទេម៉ាក់តែក្រៅហើយឯងនៅមើលតបរស៊ីលក់ដូរផង អត់អីណាយាយអត់អីគេមិនចេះសាបទេចេះសាបតើយាយខ្ញុំសុំទៅជាមួយម៉ាក់ផងណាកុំខឹងគាត់អីគាត់តែប៉ុណ្្នឹងឯងប៉ុន្តែគាត់ចិត្តល្អអញ្ចឹងកុំយកដាក់ក្នុងចិត្តអីណាអត់អីសួរបងនៅនឹងរាប់ឆ្នាំហើយគឺអីបងមិនដឹងពីគាត់ទេសួរមកចាំបាច់បារម្ភទេណាចេះចេះសួរកុំទោសម៉ែចៅអីនេះមកពីយាយមួយច្រឡំមនុស្សសុំទោសសុំទោសចឹងអីយាយកុំដាក់ក្នុងចិត្តអីណា ឥឡូវបងនាំយាយទៅសម្រាប់អើទុកឲ្យខ្ញុំនៅលក់ខៃលោម៉ាក់ម៉ាត់ឃើញខ្ញុំគាត់ខឹងទៀតអញ្ចឹងចាំបងយកយាយទៅសម្រាប់ហើយចាំបងមកជួយលក់សួរវិញណាយាយតោះទៅផ្ទះយាយណាចាស់ស្អាប់ចាស់ស្អាប់ចាស់ស្អាប់ យាយយាយដល់ខ្លួនឡើងយាយយាយយាយខ្ញុំគិតចិត្តទឹកណាយាយយាយកុំភ័យណាយាយយាយកុំភ័យយាយយាយគាត់វិញទៀតមែនចេះសាប់ចេះសាប់ចេះសាប់មែនហើយបងដាស់យាយបីមួយដងតែគាត់ប្រហែលភ្ញាក់សោះគាត់យល់សពថាគេសម្រាប់បងសាប់ណាយាយយាយខ្ញុំដូចតមរ៉េះជាមួយយាយហ្មងនេះពីថ្ងៃពីភ្លើងមិនក៏មិនវិញហើយមកវិញអីយកប្រឡប់នេះរំខានកូនចៅរហូតដល់ដេក ពួនមិនបានដោយនឹងខ្ញុំនេះទេនេះម៉ាក់មិននិយាយអីចឹងយាយតែគាត់វែងគឺវែងហីវែងរូបពេលវេលាមិនម៉ាក់បានបានបានកូនជុំកែគ្នាយើងយើងគាត់នឹងខ្លួនយើងហើយអាងលួងគាត់ឲ្យគាត់សម្រានវិញប្រយ័ត្នតែយប់នឹងគាត់ឲ្យដឹងខ្លួនណាគាត់វិញក្រោមតាណាតណីបាត់ក្បាក់ដើរក្រោមគាត់ទៀតឡើយពូមីងអាចទៅសម្រាប់បានណាខ្ញុំដាស់យាយឲ្យភ្ញាក់ដល់ខ្លួនឯងបានសួរទៅស្គីចោះណាបងនៅមើលយាយម្នាក់ឯងបាន អត់ទេខ្ញុំនៅនឹងដែរតោះតែយាយភ្ញាក់បានខ្ញុំទៅវិញយាយនេះកុំយាយនេះថាទៅសម្រាប់ទេនេះមួយទឹកណាគេដឹងប្រសពទុករបស់យាយគេហើយហើយចុះឯងនេះជួយអីបានញ៉ាំខ្លាំងបាន20ស្លន់ស្លោស្លន់ស្លោអញ្ចឹងនេះជួយអីកាត់ត្រូវហើយកូនទឹកបានគេយល់ចិត្តយាយគេច្បាស់គេដឹងថាត្រូវធ្វើមិនហើយតើកូននោះទៅគេងវិញខែងកូនឯងស្អែកទៅបរៀនគេផងហើយតែកូនមែនទេសួរចាប់ទៅគេងចុះណាស្អែកទួទៅទៅបរៀនទៀតទៅ អញ្ចឹងបើមានរឿងអីបងទៅបញ្ញាប្រាប់ខ្ញុំណាសាសាបងអូនសាសាសាសាសាសាយាយយាយយាយចាសាបគេស្លាប់ចាសាបហើយអត់ទេយាយយាយចាសាបអត់ស្លាប់ទេយាយយាយសាបអត់ស្លាប់មែនទេជីវ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 នាយត្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ដុំសុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតជីវិតសាស្លាប់ ឯងឈីណាគេឈីណាគេប៉ណ្ណឹងក៏សប់អត់ស្លាប់យាយខ្ញុំចាក់ទឹកណាយាយខ្ញុំចាក់ទឹកខ្ញុំចាក់ទឹកសាប់សាប់សាប់សាប់អត់ស្លាប់ទេយាយសាប់គឺគឺសាប់ទៅរលុយណាយាយទៅរលុយទិញផ្ទះធំឲ្យយាយណាយាយចេះសាប់ពិតមែនពិតមែនពិតមែនចេះសាប់ចេះសាប់ចេះសាប់គេមកវិញហ៎បាទយាយបាទចេះសាប់មកវិញហ៎តែសាប់ផ្ដាំខ្ញុំថាឲ្យយាយសម្រាប់បានច្រើនគេខ្លាចយាយឈឺ ពេលយាយឈឺកាក់ស្បាលចិត្តទេណាយាយត្រូវទៅសម្រាប់បានច្រើនអញសាប់គឺមកវិញណាអញ្ចឹងអញ្ចឹងយាយដេកយាយដេកយាយដេកសាប់មកវិញសាប់មកវិញណាបាទសាប់មកវិញយាយដេកយាយដេកសាប់មកវិញសាប់មកវិញសាប់សាប់រយយាយណាសាប់សាប់យាយយាយសម្រាប់ស្កប់យាយណាហើយកុំគិតរឿងអីទាំងអស់លឺអត់យាយ យាយមិនដែលភ្លេចសាបហើយក៏មិនដែលគិតថាសាបស្លាប់ដូចខ្ញុំដែរគាត់នឹកសាបរហូតដល់វេខ្ញុំមិននឹកយាយណាសាបឯងកុំតន់ស្លាប់ណាត្រូវតែរស់ហើយមករកយាយវិញយាយនឹងឯងរហូតដល់វេណាសាប យាយយាយនៅណាយាយយាយយាយច្បាស់ជាងវិញហើយចេញទៅក្រៅម្ខាងនេះចានថ្ងៃនេះខ្ញុំចង់ឲ្យចានឯងចុះទៅមើលពូនឹងចុះទូកវិញចុះមានម្លែកបងចុះរងថ្ងៃទៅបងបើឯងក្លាប់លើទេខ្ញុំចុះមកយកមិញខ្សោះខ្លាំងឡើងវាស្ពឹកដៃស្ពឹកជើងហ្មង ពូពូមិនឃើញយាយអមអត់យាយបងឯងលើអត់ទាន់មកទេហើយយាយឯងកើតអីទៀតហើយអត់ខ្ញុំមិនដឹងដែរពូខ្ញុំក្រោយពីគេងអត់ឃើញយាយនៅលើក្រែផងអត់ដឹងគាត់បាត់ទៅណាគាត់កើតអីមែនយាយកើតអីបងក៏មិនដឹងដូចគ្នាសង្ស័យតែយាយវិញបងក្រោយពីដេកអត់ឃើញយាយនៅលើក្រែផងវិញមកចុះបាត់ទាំងវិញដើរដល់ផ្លូវធំឡានធំធំអីទៅមិនទៅមិនមានគ្រោះថ្នាក់ កម្មករទៅរយយាយតិចណាប៉ាណាអើយកម្មករអត់មានទេកូនគេចោះទូកអស់ហើយហើយច័ន្ទក៏ត្រូវទៅដែរហើយយាយបត់ទឹកមើលទៅដើរទៅណាមិនតាន់ឆ្ងាយទេកូនឯងនៅទឹកដើររមើលដុំដុំហ្នឹងទៅឃើញហើយកូនបងតាំងបងតាំងចេញខ្ញុំផងអូនហឹមយាយតាអានេះកម្មហ្មងអស់ពីរឿងអាសាបឥឡូវដល់រឿងយាយវាទៀតអានេះកម្មរហូតបញ្ហារហូត វាវល់ដោយនឹងកូនឯងដែរហ្នឹងតែអាទឹកកម្មតាំងពីក្មេងអស់ពីប្អូនលើធ្លាក់មករយាយតែឥឡូវមកចោះទូកសិនបងតោះទៅយាយយាយណាណាចាត់ទឹកនៅនេះណាយាយយាយយាយនៅម្ដុំនេះអត់យាយមកម្ដុំនេះយាយឆាប់ចេញមកណាចាំចៅសួរយាយរឿងឲ្យយាយស្ដាប់ទៀតយាយយាយនៅម្ដុំហ្នឹងអត់យាយឆាប់ទៅផ្ទះយើងវិញណាយាយយាយយាយ យាយសួរសួរមកយាយសួរមកមែនបើមិនសួរខ្លួនចាំបងជូនទៅផ្ទះវិញអត់អីទេម៉ងកន្លែងទៅជូនទៅផ្ទះចឹងបើយាយមិនបែងដល់ណែណៃទៅពិបាកអីនាំមានវិបត្តិសេរីទេតែបងបារម្ភពីសួរថាអត់អីទេឥឡូវយើងទៅរកយាយណាឥឡូវទៅរកយាយកន្លែងណាទៀតបាននៅក្នុងផ្ទះនៅក្បែរផ្ទះបងរកអស់ហើយហ្នឹងសូម្បីតែផ្ទះចាស់ក៏បងទៅរកដែរតែរកមិនឃើញ មិនដឹងទៅរកនៅកន្លែងណាអូសួរបងចាំហើយមានកន្លែងមួយដែលអាចរកយាយឃើញតោះចាប់ឡើងអូយសួរសួរមិនទៀតហើយអូយប៉ាក់ឥឡូវបងទៅរកយាយមុនណាចាំពេលខ្ញុំមានកន្លែងជាខ្ញុំទៅតាមក្រោយអត់កើតទេបងមិនអាចទុកសួរនៅម្នាក់ឯងបានទេឥឡូវចាសួរអាប់កបងមកយូរទៅបងប៉ាក់ចាប់ឡើងអាប់កបងមក យាយយាយយាយណាយាយឆាប់ចេញមកខ្ញុំត្រូវទឹកណាយើងទៅផ្ទះយើងវិញយាយយាយនៅមុខខ្ញុំខាងអត់យាយខ្ញុំចាច់ទឹកណាយាយឆាប់ចេញមកយាយយាយយើងទៅផ្ទះយើងវិញណាយាយបានហើយបងដាក់ខ្ញុំចូលបងហាត់ហើយអ្នកមើលទៅបាច់ញើឡើងចង់បត់អីការបងធ្វើបលីងបងហាត់ខ្លាំងជាងនឹងទៀត តែយាយប្រហែលជាតែម្ដុំហ្នឹងហើយយាយយាយនៅកន្លែងហ្នឹងអត់យើងទៅផ្ទះយើងវិញណាយាយយាយលើពួកខ្ញុំហៅអត់យាយពួកខ្ញុំបារម្ភពីយាយណាស់ណាបើសិនជាយាយអត់នៅកន្លែងហ្នឹងទេខ្ញុំចង់យាយទៅឆ្នៃក្តាមវិញទៅបានជាយើងមិននៅទីនេះយើងវិញយើងវិញណាចាត់ទៅស្លៀកទៅចាត់ទៅចាត់ទៅ chưa Phong chưa Phong chưa Phong Trà tập chưa giải Phong trà tập chưa Phong Chị Phong chưa Phong Chị Chị Chị Chị Phong Cái đồ trà tập Chị Phong Dậy Chị Phong Trà tập là dậy Chị Phong Cái đồ trà tập Chị Phong Chị Phong Chị Phong Dậy Dậy Đi trà tập là dậy Dậy Đi trà tập là dậy nè Ôi trời ơi Trời ơi Trời ơi Chị cái này ra giật tình Ông chị không xuống Đã chị em về Về với một ở bên đi Ở dưới tôi nè à, Ở dưới dành Ở dưới tôi អត់អីទេណាយាយខ្ញុំដឹងខ្ញុំដឹងថាយាយវែងខ្ញុំក៏ខកដូចគ្នាតែខ្ញុំអាចមើលថាយាយបានល្អណាស់យាយណាខ្ញុំសុំទោសយាយចុះទៅមកទៅចៅស្រីស្លាំងខ្លាំងណាស់ធ្វើឲ្យចៅពិបាកហើយដល់ដល់រស់យាយវិញមកទៅហើយអត់យាយសុំទោសណាចៅអត់យាយសុំទោសអត់អីយាយពិបាកដល់ចៅសួរហើយអត់អីទេយាយខ្ញុំបារម្ភពីយាយខ្លាំងណាស់ណាយាយក៏ដូចជាយាយខ្ញុំម្នាក់ដែរអើអើយាយសុំទោសកុំកុំយាយកុំសាភះចៅ យាយសាពះចៅអញ្ចឹងចៅបាបបានណាយាយប្រហែលជាយាយហត់ខ្លាំងហើយឥឡូវខ្ញុំអៀវយាយត្រឡប់ទៅផ្ទះវិញណាយាយតាមកខ្ញុំចំមកណាមកអូជិះទឹកមិនបាច់ទេចៅចៅហត់ដល់រយយាយពេញមួយថ្ងៃហើយយើងដើរដើរដល់លើទៅចាំចាំចាំយើងចាំយើងរកអីជីទៅនៅចាំណាឥឡូវចេះទៅយាយចូលទៅដើរដល់កន្លែងហ្នឹងហើយអញ្ចឹងចាំខ្ញុំនាំយាយទៅលេងមាត់សមុទ្រឲ្យយាយសុខចិត្តខ្លះណាល្អល្អអញ្ចឹងបងទឹកអៀវយាយណា ចាំខ្ញុំដើរបដានិយាយរឿងខេតកែបរបស់យើងឲ្យយាយស្ដាប់បដាណាយាយតាមគាត់ខ្ញុំមកខ្ញុំអ៊ីវយាយណាឡយយាយគាត់ធ្លាប់សួរបងរហូតដាក់ព័ន្ធជាមួយនឹងខេតកែបបងអត់ដែរមានពេលប្រាប់គាត់សោះបានសួរប្រាប់គាត់គាត់ប្រកាសជាសុបាយចិត្តហើយយាយនៅនៅកែបយូរហើយតែយាយមិនចេះអសរទើបយាយមិនដឹងថាកន្លែងនេះមានស្អីឥឡូវបានចៅសួរនិយាយស្ដាប់ហើយក ខេត្តកែបរបស់យើងគឺជាខេត្តមួយដែលជាប់ឆ្នេរសមុទ្រហើយមានផ្ទៃដីសរុបទាំងអស់336គីឡូម៉ែត្រការ៉េមានប្រជាជនរហូតដល់42289នាក់ប៉ុន្តែបើឥឡូវហ្នឹងប្រហែលជាកំណើនប្រជាជនយើងកើនឡើងហើយជីវិតពីងជីវិតប្រកបដោយភាពស្វាហាប់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 ទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ដុំសុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតជីវិតខេតកើតយើងនៅទូកអែតែមនុស្សម្នាក៏នៅច្រើនដែរ ហើយខេត្តកែបរបស់យើងមានឧទ្យានជាតិមួយទៀតហើយយាយឈ្មោះថាឧទ្យានជាតិកែបចាំពេលតនេយើងទៅលេងទាំងអស់គ្នាណាមែនទេយាយចាំខ្ញុំនាំយាយទៅលេងកន្លែងនេះឲ្យសប្បាយចិត្តម្ដងយាយហើយខេត្តកែបរបស់យើងគឺជាខេត្តមួយដែលសម្បូរទៅដោយគ្រឿងសមុទ្រគ្រឿងសមុទ្រឆ្ងាញ់ហើយតម្លៃសមរម្យទៀតដូចផ្ទះយើងលក់អញ្ចឹងណាហើយតោះកងខ្ញុំជាប់ណាហើយយើងមិនមានតែគ្រឿងសមុទ្រទេយើងមានតំណាំផ្លែឈើមានដូចជាសាវម៉ាវតរ៉េនដូងស្វាយច្រើនណាយាយចង់ប្រសើរអត់ អើយចង្វិលមុខអមអាយវាដើរចុះដើរឡើងអញ្ចឹងនេះមិនដឹងជាយ៉ាងម៉េចចាំមកហើយទេនេះប៉ាវានេះណាកូនសួននៅក្មួយទឹកនេះទៅលើ4 5ម៉ោងហើយមិនទាន់ឃើញត្រឡប់មកវិញទៀតអូយសំខាន់ទៅណាគ្មានអំណាចយកទូរស័ព្ទទៅសំបីតែមួយគ្រឿងមកពីប៉ាវាឯហ្នឹងជិះបណ្ដោយកូននេះទៅកើតដែរអើយផឹកមិញខ្ញុំវាអភ័យ ហើយណាមួយនឹកឃើញគាត់ចាស់ហើយគាត់តែណាមិនឆ្ងាយទេហើយគាត់នៅជាមួយអាទឹកទៀតអាណាទៅដឹងថាគាត់ទៅបាត់មួយថ្ងៃហ៎ហើយទៅឆោតនិយាយដល់ណាទៀតមិនកុំចេញទៅចេញទៅរកកូនទៅអឥឡូវចេះទៅតែរកកម្មករទៅឲ្យជួយរកឆាប់ឆាប់ឆាប់បានឃើញកូនមកហើយប៉ាម៉ែបាត់ទៅរកកូនទេ ឯងទេហើយយាយឯងនេះវែងទៅដល់ណាហាហើយវែងនេះមិនក៏មិនប្រាប់គេឯងដឹងផងចេះឲ្យគេចលាចោលពេញនឹងទាំងអស់អញ្ចឹងកើតដែរណាមើលកូនសួរមានបានទៅបរិញ្ញានេះអត់បានទេហើយមើលក្មួយទឹកមើលបានធ្វើការក៏អត់ដែរណាដល់តែខ្ញុំនេះទៀតនៅឆ្លេឆ្លាឆ្លេឆ្លាមិនបានធ្វើអីសោះខាត់ពេលអស់មីពូឲ្យខ្ញុំសុំទោសណាកុំអស់មកខ្ញុំដែលខ្ញុំមើលថាយាយមិនបានល្អយាយឥឡូវក៏កាន់តែចាស់ក៏កាន់តែវែងគាត់អត់មានម្ដងទេមីងមកពីយាយរបស់ឯងចេះធ្វើប្រហែស ធ្វើឲ្យគេនេះខ្វល់ចិត្តគ្រប់តែគ្នាម៉ាក់ម៉ាក់ទៅថាយាយទៅអីគាត់មានដឹងណែម៉ាក់ដឹងតែថាយាយគាត់វែងម៉ាក់រងរឿងអីទៀតណែកូនម៉ាក់កូនឯងនិយាយត្រូវហ៎កូនបើគាត់ដឹងតែគាត់អញ្ចឹងគាត់គួរប្រយ័ត្នខ្លួនឯងហើយមកមើលតែអាការៈមិនសូវស្រួលសេះប្រាប់គេមកតែនេះអត់ទេតិចទៅនេះតិចទៅនោះ ខ្ញុំសុំទោសលោកប្រុសស្រីដែលដែលឲ្យខ្វាយខ្វល់ពីខ្ញុំអូកូនសួរកូនកាត់អីហ្នឹងហ៎កូនប៉ាម៉ាក់កូនឈឺក្បាលណាកូនចង់ទៅសម្រាកអត់ចង់លឺសលេង អីទៀតទេម៉ាក់ប៉ាជួយនាំកូនទៅចឹងទៀតណាតោះកូនតោះប៉ាណែណែប៉ាវានាំកូនទៅមួយទឹកក្តៅហើយជូតផ្សែងសើមផ្សែងអីនោះជូតកូនមកលឺហ៎ហ្នឹងហ្នឹងម៉ាក់វាតោះកូនតោះ អើនេះក្មួយទឹកមើលនំយាយរបស់ឯងនេះទៅងូតទឹកសម្អាតខ្លួនចេញទៅហើយរកអីគាត់ប្រសាផងបាទមីអាយ៉ាអ្នកអ៊ូសួរឥឡូវចេះលេងល្បិចទៀតយាយចុះខ្ញុំនាំយាយទៅខាងក្នុងណាចាំចាំរៀបចំបាយឲ្យយាយ យាយឥឡូវកាន់តែចាស់វិញខុសពីធម្មតាវិញដល់ថ្នាក់ដាប់ដេកដាស់ទៅកន្លែងផ្សេងឲ្យជូនទៅពេលក៏មិនព្រមទៅឥឡូវមិនដឹងគិតថាម៉េចទេហើយនិយាយកាន់តែចាស់ហើយមិនដឹងថាទៅថ្ងៃមុខមានរឿងអីកើតឡើងទៀតទេសន្យាថាទិញពីហើយយាយតែឥឡូវទិញអត់តាន់បានអូនសាប់ក៏បាត់ ក៏អត់ទាន់ឃើញទេតាអើកំពុងកាត់អីហ្នឹងខំទៅរនៅផ្ទះតាមមិនមកអង្គុយនៅនឹងសោះបើបានគិតអីណាបងគាត់ទាំងអង្គុយលេងទៅបើបានគិតអីមិនបានធ្វើមកស្ងៀមស្ងើចទេអូបងហើយចុះយាយហ៎យាយសម្រាប់លក់ឲ្យបានបងមកអង្គុយនឹងបានហឹមយាយក៏សម្រាប់ហើយ បងឲ្យយាយពិសាឆ្នាំមួយដេកមួយចំណិតលើគាត់សម្រាប់លោកបាត់ហើយខ្ញុំដឹងថាបងពិបាកចិត្តនឹងយាយមែនអត់បងកុំគិតច្រើនពេកបងត្រូវចាំថានៅមានសួននៅក្បែរបងរហូតទេបងគុណសួរច្រើនហើយសួរតែតែជួយបងតាមទៅរហូតដល់ធំគុណស្រីក៏សួរបងនិយាយនឹងពេលណាសងអស់បងគុំនិយាយចឹងមើលខ្ញុំតែជួយបងគឺជួយតែចង់បានអីទេសួរម្នាក់នេះនឹងនៅក្បែរបងទឹករហូត មិនថាបងទឹកមានរឿងអីកើតឡើងក៏ដោយសួរអូនស្អាតហើយតែមានចិត្តល្អទៀតគួរឲ្យស្រឡាញ់ណាស់ប៉ុន្តែបងសូមត្រឹមធ្វើជាបងប្រុសចុះព្រោះបងមិនចង់បំផ្លាញក្តីសុខរបស់សួរទៀតទេបងដឹងសង្ឃឹមថាបងយល់ពីចិត្តខ្ញុំហើយសង្ឃឹមថាបងនឹងគិតដូចអ្វីដែលខ្ញុំគិតផងណាហើយសួរប្រញាប់ត្រឡប់ផ្ទះវិញយកមកបងចង់អង្គុយលេងនៅនឹងទីទៀតទីទីមកបងទៅ ប្រញាប់ទៅផ្ទះប្រញាប់ពូមីងងចង់ដេញខ្ញុំមែនខ្ញុំអង្គុយកន្លែងហ្នឹងសឹងរាល់ថ្ងៃម៉ាក់ប៉ាមិនដែលថាអីផងគិតតែបងទៅមកដណ្ដើមកន្លែងគេអង្គុយក្រានណាហើយចង់ដេញទៀតទៀតអញ្ចឹងអង្គុយលេងជាមួយគេទៀតទៀតហើយចាំទៀតទៀតទៅទាំងអស់គ្នា តាមបងយូរហើយបងសុំទោសណាថ្ងៃនេះបងរវល់បន្តិចឃើញបងរវល់រហូតដល់ថ្ងៃហ្នឹងធ្វើដូចម្ដងឲ្យគេចាំអញ្ចឹងបងដូរពីពាក្យសុំទោសមកឲ្យកាដូមួយឲ្យមកទឹកសុទ្ធម្ដងហ្នឹងមិនដឹងតែទឹកសុទ្ធឲ្យរត់តែថ្ងៃឯណាគេមិនដឹងម៉េចហឹមឯណាទឹកកន្លែងថាទឹកសុទ្ធយកហ្នឹងឯងឥឡូវយកមុខអីចឹងមិនតបានថាអត់ចង់បានផងហ្នឹងទឹកសុទ្ធ ចង់បានកាដូអីចាំប្រាប់បងចាំបងយកឲ្យណាចង់បានកាដូសុំគេមកចេះសំខាន់ម្ចាស់គេនឹងចង់ឲ្យអីចេញពីចិត្តតមកឡាម៉ូតូចង់ប្រាប់បងថ្ងៃហ្នឹងខ្ញុំបានដើរទិញកំប៉ុងតាមដាមេបរិញ្ញា ឥឡូវយើងមកលក់ឲ្យមេមេឯងថ្លឹងហ៎មេអើគាត់បើវិញមិនធ្វើរៀនចាយឥឡូវចេះទិញកំប៉ុងមកលក់បន្តទៀតណាអត់បើវិញអឺសិនតែខ្សាច់មេអត់ដែរនេះអាទីកំពុងពីគេមកដាក់ឲ្យចូលមែនណាអត់ទៅខ្ញុំបាននឹងឯផងខ្ញុំទិញមកចង់ស្រាប់ហ្នឹងណែហើយចាំមកប្រាក់អញមែនណាអាសាប់ អញនឹងអោយឲ្យស្គាល់ឆ្នាំខ្លាំងរបស់អញហើយចាំមើលឲ្យតែឲ្យភ្លេចខ្លួនណាអញអោយឲ្យស្គាល់បាយប្រអប់បានអោយហេតាតាអូមេហើយមកទេបងតាមមក4 5 50ខ្ញុំយកកង់មកផ្ញើមេខ្ញុំចុកពោះមេហើយកង់មកកម្លេះកង់ខ្ញុំទិញចាយគេលក់ឲ្យមេអាមួយនេះគាត់មកឥឡូវនេះចេះដាក់ទិញកង់បានស្អាតហើយជុំមកលងវាវិញអានេះបាញ់ឆ្នាំតិចអែមហ្នឹងអែមលុយកង់អញ្ចឹងហ៎ណែអញមកលុយវិញអូយអូយអរ៉ាអរ៉ាជិះមក ណែអាយត្រង់មកណាថាកង់ណាលុយឲ្យទិញគេមេលេងខ្ញុំកាន់ណាមេចាំខ្ញុំប្រាប់ត្រង់មេខ្ញុំអត់ចង់ធ្វើអញ្ចឹងទេមេយើងនិយាយប្រមាថដងហើយណាថាកុំឲ្យលុយគេហើយដឹងអត់ចាំថាយើងចោលនេះយើងសល់បំផុតដល់ណាហើយចោលណែអេអាចោលមែនអរអរអូយថាចោលចោលមែនណែធ្វើចោលកន្លះដែរបើលោកលីជួយមកចោលលោកលីលោកលីជួយមកមានរឿងអីនោះគឺអាចៅម្នាក់នេះលួចមួយសម្បត្តិខ្ញុំខ្ញុំឲ្យមកប្រាប់ថាខ្លួនឯងមិនមែនចៅខ្ញុំមិនចៅទេអាហើយនឹងហើយចៅបានជួយប្រកាសទៀតទៅ សម្រាប់ខ្លួនឯងថាត្រូវ